ថែរក្សានៅព្រះមច្ឆរិយធម៌អប់រំមគ្គព្រះមច្ឆរិយៈថ្មីបាសកបាសិកាយើងហ្នឹងដល់ទៅបានវឹកហាត់ចេះដឹងទៅមានការចម្រើនឡើងផ្លូវចិត្តយល់ដឹងអំពីប្រយោជន៍ពិតពិតក្នុងជីវិតពិសាបាយមួយចានមិនបានគិតរੂសបាយរីករាយឲ្យឆ្ងាញ់អីទៅទេតែគិតដល់ថាប៉ុណ្ណឹងរស់ហើយចិញ្ចឹមសិលបានណា ណាបាយមួយចានហ្នឹងគឺចិញ្ចឹមសិលបានមួយថ្ងៃហើយហើយសិលមួយថ្ងៃហ្នឹងប្រសើរជាងរស់នៅអស់រយនៃឆ្នាំដែលអត់សិលឡើយវារីករាយអញ្ចឹងហើយទៅរយឆ្ងាញ់រយអីហ្នឹងមកបានជាប្រយោជន៍អីណាហើយព្រះអង្គទ្រង់ពិចារណាត្រួតមើលសន្តាននៃចិត្តនៃវិខទាំងឡាយចឹងគឺព្រះអង្គមានសហប្រតិអភិបាលរក្សា កូនព្រះអង្គនឹងដូចជាមេត្តាដែលមានកូនប្រុសតែមួយថែរក្សាកូនប្រុសហ្នឹងឬក៏ដូចជាអីស្អីដែលសំដែងក្នុងការរក្សាសិលអញ្ចឹងណាសត្វចាំរីសត្វតដៀវវិចបរោះដែលមានភ្នែកតែម្ខាងអីអីហ្នឹងគឺចាំបាច់ត្រូវការរក្សាភ្នែកម្ខាងហ្នឹងណាសត្វតដៀវវិចអីហ្នឹងក៏រក្សានៅ សុទ្ធអីចឹងទៅ ចាមរីរក្សារោមកន្ទុយអីចឹងព្រះអង្គរក្សាភិក្ខុទាំងឡាយហ្នឹងចឹងអង្គត្រួតមើលស្រាប់តែមានភិក្ខុ500អង្គហ្នឹងទៅតែនិមន្តមកកល់ព្រះអង្គហើយថាមកកល់ព្រះអង្គហើយបានគង់នៅ ក្នុងទីសាលាមួយព្រះអង្គត្រួតមើលចិត្តសៅមងស្មោកគ្រោកដោយអកុសលវិតកៈផ្សេងផ្សេងក្នុងវេលាយប់ហ្នឹង ហើយព្រះអង្គទ្រង់ពិចារណាថានឹងគឺជាសេចក្តីប្រមាទរបស់វិខទាំងឡាយហ្នឹងហើយនឹងមិនមែនធម្មតាទេណាឧបនិស្ស័យព្រះអរហន្តគ្រប់អង្គទាំងអស់នឹងកំណើតចុងក្រោយប៉ុន្តែមិនតាន់បានអរហន្តហ្នឹងអញ្ចឹងសិនទៅមើលកិលេសហ្នឹងហើយព្រះអង្គទ្រង់ពិចារណាឃើញថាមិនត្រូវឲ្យមានអកុសលសន្ធិសកាអី ចំពោះសាវកទាំងឡាយក្នុងសាសនានេះទេព្រះអង្គទ្រង់ជ្រាបថាដូចជាមហាចោរកើតឡើងនៅក្នុងប្រទេសដែលគ្រប់គ្រងដោយស្ដេចចក្រអញ្ចឹងដែលព្រះអង្គគង់ប្រជញ្ញនៅហើយអកុសលកើតឡើងក្នុងភិក្ខុទាំងឡាយអញ្ចឹង ដល់ព្រះអង្គទ្រង់ត្រាស់ឲ្យព្រះអនន្តប្រជុំភិក្ខុសង្ឃទាំងអស់ហ្នឹងព្រះអង្គទូមានមានប្រដៅរំលឹកអំពីរឿងអកុសលទាំងអស់ហ្នឹងកុំ ប្រមាថកុំមើលស្រាលកុំមើលងាយថាតិចតួចអីគ្រាន់តែកើតក្នុងចិត្តណាព្រះអង្គទ្រង់ប្រកាសសម្ដែងពីអបាយភូមិហ្នឹងគឺជា ផ្ទះណាជាទីទៅនៃបុគ្គលដែលមានសេចក្តីប្រមាទណាមិនមែនទូទៅទេណាតែសម្រាប់បុគ្គលដែលមានសេចក្តីប្រមាទតែប៉ុណ្ណឹងទេហើយព្រះអង្គសម្ដែងកូនពជាដកតូចមួយក្នុងសង្គាលគាជាដកហ្នឹងណាមាន មានឈ្មោះដូចគ្នា ច្រើនដែរសង្គាលៈហ្នឹងគឺជាដំណើរឆ្កែចចកព្រះអង្គរាប់កើតជាឆ្កែចចកមួយនោះឆ្លាតចឹងឆ្លាតប៉ុណ្ណាទេវតតបោភោគទឹកសវឹងអីសាច់អីអីនៅក្រុងព្រះនសីវាអស់សាច់ទៅទៅខ្លែងធ្វើជាខ្មោចនៅព្រៃស្មាក់សាមដើម្បី ចាំវាយកែចចកនឹងយកសាច់មកផ្លែមស្រាទៀតទាំងយប់ហ្នឹងប៉ុន្តែចំបកោរិស័តជាចចកទៅដល់សង្កេតមើលឃើញយីដូចមិនមែនងាប់មែនទេណាពីពួកនឹងងាប់មែនទេអីកាន់ដបងនឹងដៃអញ្ចឹងព្រះអង្គខាត់កូនចៅអត់ឲ្យទៅព្រះអង្គលោបលោបអត់ឲ្យលឺសូឯងដើរពីលើអញ្ចឹងទៅទៅខំទាញដបង ទាញមកឯនោះទាញទៅវិញព្រះអង្គរត់រត់ទៅប្រកាសថាដល់ឯងធ្វើពុតងាប់ហ្នឹងឯងងាប់អីកាន់ដបងនៅដៃឯនោះដឹងខ្លួននោះឆ្កែចកនោះឆ្លាតប៉ុន្តែឯងមិនរត់រួចងើបឡើងវែងហ្មងទៅមកទាំងហឹកទៅហ្នឹងបើជំក៏ងាប់មែនបែកក្បាលតែវាអត់ត្រូវអង្គដឹងអញ្ចឹងហើយឃើញរបងណោកិច្ចផ្លុចរួចហើយក៏ចេញទៅមិនទៅ បៀតបៀនមិនទៅចោមរោងខំអីតតាំងអីទេហ្នឹងហើយប៉ុន្តែកំណើតមួយទៀតកញ្ចក់ដែរទៅវត្តសង្សារនៃព្រះបរមពុរិស័ទទៀតមើលអង្គកើតជាសត្វហ្នឹងក៏ឆ្លាតក៏យល់ដឹងអីប៉ុន្តែកញ្ចក់មួយនេះគឺព្រះអង្គធ្លាត់ទៅដោយលោភៈប៉ុន្តែក្រោយមកគឺ ព្រះអង្គពិចារណាឃើញទោសនៃលោភៈហ្នឹងឯងព្រះអង្គលើករឿងចចកចូលពោះតម្រៃហ្នឹងឯងមកសម្ដែងឲ្យភិក្ខុ500អង្គនេះសម្រាប់ព្រះរហ័តគ្រប់អង្គចឹងអង្គជួបតម្រៃតម្រៃងំទៅខំទៅខំចំប្រម៉ោយក៏ខំវាមិនដាច់ខំជើងក៏វាមិនបានខំតាណាក៏មិនបាន ស្បែកវាស្វិតមែនទេវ៉ៃចុះឆ្វែឡើងឃើញអាអារឿនរឿនទ្វាធំណាយីដាក់វប់ទៅទីទួនទួនដូចនំហ្នឹងថាដូចនំហ្នឹងហើយអញ្ចឹងមួយម៉ាត់ហើយម៉ាត់ទៀតស្រាប់តែឃើញប្រហោងធំរូបគឺថាណែរុករុកក្បាលចូលទៅហ្មងចឹងណាចូលទៅក្នុង ពោះដំរីហ្នឹងហើយរៀងហើមប៉ោងតិចទៅថាអូចូលទៅស្រួលហ្មងនៅក្នុងហ្នឹងតិចលហឹបបណ្ណាងដល់ពេលស្រេកទឹកបើមានជាតិទឹកសើមឈាមអីអីនៅក្នុងហ្នឹងហើយស្រាច់ហ្មងចឹងណានៅក្នុងនឹងពោះដំរីបណ្ដាបណ្ដៃណោះហ្នឹងឯងចឹងគឺថាសាច់ក៏មានទឹកក៏មាននៅក្នុងពោះហ្នឹង នឹងឯងហើមចឹងទៅវាមានស្រាប់គ្រប់ប៉ុន្នៅមួយថ្ងៃពីរថ្ងៃទៅសបាយណាស្រាប់តែដល់ពេលវារៀងថប់ថប់ខ្យល់ថប់ថប់ខ្យល់រួចចេញមកវិញចេញអត់រួចមកណាវាថ្ងៃវាក្តៅវាក្តៅទៅវាក្រៀមអាអាផ្លូវចេញហ្នឹងចេញអត់រួចណា ដល់អញ្ចឹងទៅរួបរិភោគរួអីក៏មិនបានណាព្រោះមុនដំបូងបរិភោគប្រហែលថ្ងៃហ្នឹងទៅវាឡើងសាច់ឡើងពោះអីទៅវាធាត់ដល់ទៅពេលភ័យណាអត់បរិភោគកើតដោយអំណាចភ័យណាអឺវាជួនមានភ្លៀងមួយមេហុំមកហ្មងចឹងណាដល់អញ្ចឹងទៅ អាផ្លូវចេញវារៀងទន់ទន់វិញទន់ទន់យកក្បាលរុកអត់តាន់រួចទៀតប៉ិនតែដឹងតែទន់ណាថយក្រោយហ្នឹងទៀតថយឲ្យឲ្យតល់មកដល់ក្បាលមិនអីណាហើយប្រឹងពេញលំហឹងមកហ្មងវឹបបុកចេញមកហ្មងណាថាវាដាច់រោមជាប់នៅណាទ្វាចេញមកហ្នឹងឡើងញួរខ្លួនវឹតមកសន្ទុះបានចេញផុតហ្នឹងណា រួចបានឈប់ក៏លេចមើលមកក្រោយដកដង្ហើមហ៊ុះហ៊ុះហត់រួចបានគិតថាតែប៉ុណ្ណេះស្បត់អញឈប់ចូលក្នុងពោះចម្រៃទៀតហ្នឹងពោលអំពីដងហើយមានពគាថានៅក្នុងពជាដកហ្នឹងពោលពីរដងថាឈប់ចូលទៀតហើយឈប់ចូលទៀតហើយពីព្រមត្រូវភ័យគំរាមកំហែងយើងចិត្តនឹងស្លាប់ ក្នុងពោះចម្រៃហ្នឹងពោលតែមកគាថាហ្នឹងណា ហើយព្រះអង្គក៏ប្រជុំប្រកាសពជាដកកំណើតព្រះអង្គនឹងជាចចកនឹងចឹងទៅបញ្ជាក់ឲ្យឃើញថាព្រះអង្គបានពិចារណាឃើញទោសទាំងអស់ហ្នឹងហ្នឹងហើយហើយព្រះអង្គក៏បានសម្ដែងដល់រឿងរ៉ាវមានព្រះវិជ័យកពុទ្ធព្រះអង្គពិចារណាឃើញទោស បន្តិចបន្តួចក៏អាចកំចាត់បងនៅបាបនឹងហើយបាននៅបច្ចេកពោធិញ្ញាណប៉ុណាមានបរោះនឹងនៅលក់ដូរនៅក្នុងផ្សារហើយគេឃើញប្តីប្រពន្ធគេបដើគ្នាទៅមើលទៅឃើញប្រពន្ធគេស្អាតមើលមុខមើលក្រោមទៅមិននិយាយមិនថាអីទេប៉ុន្តែចិត្តស្រឡាញ់ប្រពន្ធគេនឹងកើតឡើង បានមកផ្លេតប៉ុណ្ណឹងស្រាប់តែសង្វេកហ្មងទៀតមិនសមអកុសលចិត្តកើតឡើងចឹងឃើញទោសនៃលោភៈហ្នឹងវិបស្សនាកើតឡើងនាំយកបច្ចេកពោធិញ្ញាណមកផងទៀតបានជាព្រះបច្ចេកពុទ្ធមួយអង្គទៅដោយសាររង្គៀសចំពោះបាបហ្នឹងហើយព្រះអង្គសម្ដែងព្រះវិជ័យពុទ្ធមួយអង្គទៀតនោះមានឪពុកកូននឹងដើរទៅដឹងថាព្រៃមុខនឹងមានចៅហើយចៅហ្នឹង តែកាលណាមាន2នាក់អញ្ចឹងវាចាប់ទុកម្នាក់ឲ្យម្នាក់ទៀតទៅយកប្រាក់មកមកលួចគ្រូសិស្សប្តីប្រពន្ធពុកកូនអីចឹងទៅហើយដល់លើកហ្នឹងអ្នកទាំងពីរហ្នឹងដឹងរឿងអញ្ចឹងត្រាប់ថាបើចោលចាប់យើងយើងកុំថានឹងជាជាអីនឹងគ្នាអ្នកផ្សេងគ្នាអញ្ចឹងទៅគាត់នឹងដើរមកមួយគ្នាដល់អញ្ចឹងចោលវាចាប់បានវាសួរទៅនិយាយអត់ស្គាល់គ្នា ទៅចឹងចោលវាឲ្យទៅទៅមិនដឹងទុកមួយណាលេងមួយណាឲ្យអត់លុយផងលេងទៅវាមានទៅយកប្រាក់មកលាស់ឯណាវាមិនមែនឪកូនអីផងហ្នឹងដល់រួចផុតទៅបានណាកូនហ្នឹងកូនហ្នឹងរំគៀសចំពោះអាការកុហកទាំងដឹងខ្លួននឹងឯងចឹងដល់ទៅពិចារណាឃើញបាបនឹងឯងគួរឲ្យរង្គៀសចឹងទៅ ឧបនិស្ស័យនៃវិបស្សនាមាននាំមកនៅបច្ចេកពោធិញ្ញាណមួយអង្គទៀតទៅហើយមានមិត្តភ័ក្ដិពីរនាក់នោះដោយឡែកផ្សេងទៀតតែនៅជាជាជាក្រុងពរាណសីហ្នឹងចឹងដាក់ទឹកមកក្អមម្នាក់ទៅរកធ្វើកិច្ចការងាររកអស់ដាក់ក្អមចិត្តគ្នាហើយម្នាក់ស្រេកទឹកមករកបរិភោគហ្នឹងអត់ផឹកទឹកក្អមខ្លួនឯងទេទៅផឹកទឹកក្អមរបស់មិត្តភ័ក្ដិហ្នឹង អត់ទាំងដឹងទេណាសបាយគឺថាអញក្រំបើណាស្រាប់តែដល់មកល្ងាចងូតទឹកស្រាប់តែមកពិចារណាមើលទៅក្តៅក្រហាយហ្មងទៀតនឹងអាអំពើដែលខ្លួនឯងធ្វើអញ្ចឹងដល់អញ្ចឹងទៅដោយការរង្គៀសចំពោះបាបហ្នឹងវិបស្សនាកើតឡើងបច្ចេកពោធិញ្ញាណមកដល់ដែរដល់មិត្តចម្លាញ់ថាមកតើយើងទៅផ្ទះថាឥឡូវយើងជាបច្ចេកពុទ្ធហ៎ហេបច្ចេកពុទ្ធអីចម្លាញ់មិនអញ្ចឹងទេបច្ចេកពុទ្ធ ហើយវិជ័យកពុទ្ធអាមេចមានត្រួតត្រងបរិខាគ្រឿងស្លៀកដណ្ដប់បោះអ្នកបួសអត់មានសក់អត់មាន ពុកមាត់ពុកចង្កាអីចឹងទេដូចចឹងក៏យកដៃស្ដាំប្រហោះហ្នឹងមកទៀបបស័យស័កហ្នឹងទៅ ស្រាប់តែអស់សក់អស់ពុកមាត់ពុកចង្កាហើយ ប្រដាប់ព្រឹបទៅដោយគ្រឿងស្លៀកដណ្ដប់ របស់ព្រះវិជ័យកពុទ្ធហ្នឹងហោះទៅអាកាសហ្នឹងហើយហើយក៏ពោលធូរឲ្យមិត្តសម្លាញ់ហ្នឹង ទៅកាន់ភ្នំគុណមិត្តដែនដីនៃព្រៃហែមពៀនទៅវាមានរឿងចឹងចឹងឡើង5អង្គព្រះអង្គសំដែងណា2អង្គទៀតហ្នឹងជាចវាយស្រុកចវាយស្រុកមួយនោះអនុញ្ញាតក្នុងពេលអ្នកខត្តរឹកប្រចាំនគរហ្នឹងឲ្យគេបរិភោគទឹកស្វឹងគេឡើងមកសូមណា ហ្នឹងហើយដល់ទៅគេសវឹងទៅឆ្លោះគ្នាវាយគ្នាអីចឹងទៅស្រាប់តែគិតឃើញអូមកពីអញអនុញ្ញាតហ្នឹងហើយអនុញ្ញាតឲ្យគេបរិភោគទឹកសវឹងក្នុងថ្ងៃនខត្តរឹកមួយថ្ងៃប្រចាំឆ្នាំហ្នឹងដល់អញ្ចឹងដូចគ្នាអញ្ចឹងទៀតពិចារណាឃើញទោសនៃបាបហ្នឹងបានជាព្រះបច្ចេកពុទ្ធមួយអង្គទៀតទៅចវាយស្រុកមួយទៀតនោះអនុញ្ញាតឲ្យគេបរិភោគ សាច់អីអីហ្នឹងហើយគេសូមសម្លាប់សត្វណាពីព្រោះធម្មតាមកហ្នឹងមិនអនុញ្ញាតទេណាមានសិលមានអីល្អហើយលើកហ្នឹងគឺថាដល់យល់ថាវាទំនៀមទម្លាប់ប្រចាំនគរមកអញ្ចឹងទៅក៏ថាធ្លាប់ធ្វើម៉េចធ្វើអញ្ចឹងណាគ្រាន់ថាប៉ុណ្ណឹងទេដល់អញ្ចឹងវាកើតរឿងរង្គៀសនឹងអាថានឹងឯងចឹងហ្នឹងក៏បានជាព្រះវិជ័យកពុទ្ធមួយអង្គទៀតទៅ ទាំង5អង្គនឹងនិមន្តមកបិណ្ឌក្នុងក្រុងនឹងហើយក្នុងកាលនោះព្រះបរមពុរិស័ទជាមួយភរិយាធ្វើកិច្ចការងារបំរើអ្នកអ្នកស្មូនឆ្នាំងទៀតធ្វើឆ្នាំងឲ្យគេមិនមែនតែកែឡដុតឆ្នាំងទេនេះអ្នកបំរើទៀតណាប្តីប្រពន្ធហើយដល់ពេលមានចង្ហាន់អីតិចតួចហ្នឹងអរតនីព្រះវិជ័យកពុទ្ធ5អង្គហ្នឹងមក ដាក់បាតអីអីចឹងទៅហើយក៏សួរលោកម្ចាស់នៅក្មេងក្មេងសព្រឹត្តសំណាក់ធัวគួរឲ្យជ្រះថ្លាណាមើលទៅអិនត្រីមើលទៅពភៈមើលទៅអីហ្នឹងគឺថាគួរជ្រះថ្លាមែនទេតើលោកម្ចាស់ប្រົບហេតុអីបានជាអឺបួសបានហ្នឹងបានជាមួយអង្គមួយអង្គហ្នឹងរៀបរាប់ណាក្នុងបាណនិយៈជាដកហ្នឹងចឹង រៀបរាប់គ្រប់ទៅហើយក៏បាននិមន្តដំណើរព្រះវិជ័យពុទ្ធនឹងចេញទៅរកបិណ្ឌទៀតអីទៀតអីចឹងទៅណាព្រោះខ្លួនឯងមានតែចង្ហាន់តិចតួចហ្នឹងណារួចទៅមកនិយាយប្រាប់ប្រពន្ធថាបងបួសហើយពីព្រោះស្ដាប់ពធัวទៅ គឺថារង្គៀសចំពោះកិលេសក្នុងចិត្តហ្នឹងមែនទេណា ហ្នឹងឯងហើយប្រពន្ធហ្នឹងគ្រាន់តែលឺតែប្តីបួសប៉ុណ្ណឹងបួសអីតែប្តីឯងហ្នឹងឯងខ្ញុំជាប្រពន្ធហ្នឹងក៏រង្គៀសណាស់ហ្នឹងឯងរង្គៀសណាស់ហើយប្រពន្ធហ្នឹងឆ្លាតជាងប្តីមួយចំណុចចឹងនឹកឃើញថាឥឡូវវាមានកូនពីរតូចតូចតិចតែប្តីទៅបួសទៅយើងទៅចោលកូនហ្មងដល់អញ្ចឹងទៅថាខ្ញុំ យកក្អមទៅទៅទៅទៅបដោយទៅទៅបួសទៅហើយដល់ទៅព្រះព្រមពុរិស័ទឯពុនយកក្អមទៅទៅដងទឹកហើយអីមិនឃើញមកវិញដើរទៅមើលមើលមើលមើលសួរគេទៅបានដឹងថាពុនទៅបួសបាទដល់អញ្ចឹងត្រឡប់មកវិញនៅមើលកូនសិនទៅណាហ្នឹងឯងពុនឆ្លាតជាងកន្លែងហ្នឹង ដល់ទៅនៅមើលកូនតូចនឹងដល់ទៅសួរកូនកូនដឹងណាបាយឆ្អិនបាយឆៅអីហ្នឹងពិសោធន៍មើលណាដាំបាយមើលទៅកូនពុកឯងដាំបាយឆៅក្រោយមកដាំខ្លោចពុកឯងដាំបាយខ្លោចអីអីចឹងទៅបានអូកូនរបស់នេះចេះហើយបានហើយ យកទៅផ្ញើនឹងបងប្អូនអីចឹងទៅគេព្រមទទួលគេស្រឡាញ់ក្មួយហ្នឹងណាប៉ុន្តែគេយំសោកសៅចំពោះព្រះបរមពុរិស័ទឲ្យចេញទៅបួសហ្នឹងបានជួបជាមួយនឹងប្រពន្ធម្ដងទៀតនៅពេលដែលបួសទាំងអស់គ្នាហើយហ្នឹងប្រពន្ធមកមកមកមកសួរថាបងឯងមិនក៏បានបួសចោលកូនឯងចេញមកបួសមុនអត់ថាណាបងឯងមិនបួសចោលកូនបានព្រះបរមពុរិស័ទអត់ តបអតតថាអីទេថាកុំព្រួយអីយើងបានយកទៅទុកដាក់នឹងបងប្អូនហើយគឺគេមើលថែល្អគេស្រឡាញ់កូនយើងនឹងគិតតែប្រព្រឹត្តធัวឲ្យបានល្អទៅហ្នឹងហើយគឺព្រះអង្គក៏ត្រេកអរនឹងប្រពន្ធដែលបួសហ្នឹងណានឹងឯងប្រពន្ធហ្នឹងបានមកជាអង្ស័យសាបន្តិចរាហុលមេត្តាហើយបានជួបគ្នាម្ដងឈប់បានជួបទៀតរហូតដល់ ណាទៅបរលោករៀងខ្លួនទៅនឹងព្រះអង្គទ្រង់ប្រកាសសម្ដែងជាជាដកហ្នឹងគឺរំលឹកត្រង់ដែលថាអ្នកប្រាជ្ញបណ្ឌិតពីបុរាណហ្នឹងគេរង្គៀសចំពោះបាបបន្តិចបន្តួចចឹងដូចជាព្រះវិជ័យកពុទ្ធអីចឹងណានឹងឯងចឹងដែលញ៉ាំងភិក្ខុទាំង500អង្គហ្នឹងឲ្យសម្រេចព្រះរហ័តនឹងឯងទាំងប៉ុណ្ណា ចំពោះបាបនៅក្នុងបុព្ភរតតិជាដកណានិយាយពីផ្ការាត្រីរឿងហ្នឹងព្រះអង្គទ្រង់សម្ដែងប្រុសភិក្ខុដែរចឹងហើយខ្ញុំមិនអាចគ្រាន់តែលើកឡើងដើម្បីឲ្យឃើញថារឿងបាប ដែលគួរឲ្យរង្គៀសទាំងប៉ុណ្ណាមានណាដីប្រពន្ធ ក្តីពន់ពីរនាក់នឹងឯងហើយដែលព្រះអង្គទ្រង់ប្ររពណាភិក្ខុដែលបួសហើយអបសឹកអបសឹកនឹកនឹកដល់តៃតៈប្រពន្ធណាហ្នឹងហើយដែលធ្លាប់មានភរិយាហើយបានមកបួសហ្នឹងដល់បួសទៅអបសឹកអបសឹកនឹកប្រពន្ធហ្នឹងហើយហើយបានព្រះអង្គទ្រង់សម្ដែងទោសទោសពេញដែលធ្លាប់មានពីជាតិមុនហ្នឹងមកគឺជាអ្នកក្រទាំងក្នុងពជាដកហ្នឹងដាក់ថា ទូរគុតបរោះហ្នឹងបានពោលពាក្យហ្នឹងក្នុងពជាដកហ្នឹងមានបនកថាតរឹកប្រចាំនគរហ្នឹងហើយប្រពន្ធហ្នឹងពោលប្រាប់ប្តីហ្នឹងចង់បានស្លៀកដណ្ដប់សម្ពុតដែលជាលក់ទៅដោយផ្ការាត្រីហ្នឹងហ្នឹងហ្នឹងខ្មែរយើងដាក់ថាផ្កាដកកំទៀតក្នុងវចនានុក្រមនេះ ហ្នឹងហើយដកកង់ហ្នឹងមកអំពីយើងវាធ្លាប់ថាអញ្ចឹងទៅនោះកាលហ្នឹងវារៀងក្រហមខ្មៅអញ្ចឹងណាហ្នឹងហើយយើងវាធ្លាប់ថាអញ្ចឹងទៅក៏សម្ដេចហ្នឹងក៏ចោះឈ្មោះផ្កាហ្នឹងអញ្ចឹងទៅតាមពិតតាមបល័យបុព្ភរតៈឬការរាត្រីអញ្ចឹងទៅតែដល់ខ្មែរយើងវាមិនបានគិតពីបល័យគិតពីអីឬសូថៃគេហៅការដកខំ ណាអាហ្នឹងដកហ្នឹងវាផ្កាឯណាគេដកខំដកខំហ្នឹងគឺបានន័យថាផ្ការាត្រីហ្នឹងហើយខំខំហ្នឹងវាយប់ហើយដល់ខ្មែរយើងហ្នឹងវាអាខំហ្នឹងវាវាខស្អាមហ្នឹងបើណាខហ្នឹងវាជាគួខ្មែរយើងដល់អញ្ចឹងទៅក៏ហៅថាដកកំទៅគួស្អាមហ្នឹងទៅហើយក៏ចូលក្នុងវចនានុក្រមទៅការដកដកកំទៅហ្នឹងឯង តែបើយើងហៅទៅតាមបល័យផ្ការាត្រីណាផ្ការាត្រីបុព្ភរតៈជាដកហើយកាលហ្នឹងគឺថាល្អណាស់ងាយមានទេគឺតែកាលណាយកមកធ្វើជាទឹកជាលក់សុពុតបានគឺថាស្អាតហ្មងចឹងស្អាតដោយវណ្ណរូបហ្នឹងណាហើយនាងហ្នឹងគេចង់បានសុពុតជាលក់អាផ្ការាត្រីហ្នឹងហ្នឹងឯងហើយ វាមិនងាយទៅរយណាអានឹងព្រះរាជាចាត់ចែងឲ្យគេដាំសម្រាប់ព្រះរាជានឹងណាហើយដល់ទៅមិនដឹងទៅរយណាអញ្ចឹងប្រពន្ធគេថាព្រះរាជាមានតាហីគេយាមដូចណាស្រះបោកករណីយាមដោយយាយាមដោយអរៈទឹកអញ្ចឹងមានណាចូលបានទេយប់ឡើងស្ងាត់តាគាត់និយាយថាអញ្ចឹងអាពីតើនឹងឯងដែលទៅអញ្ចឹងគេណា វរេជាមានតើមួយយប់ឡើងស្ងាត់តើនឹងមួយទៅហ្មងហ្នឹងហើយអូនឯងកុំព្រួយចាំបងយកមកឲ្យអញ្ចឹងទៅទៅឡើងលបងទាំងក្រន់ឬសូព្រឹបព្រឹបបន្តិចគឺថាអ្នកយាមនឹងលវាសហ្មងទៀតចោចោចោចាប់បានហ្នឹងហើយចាប់បានចងវាយឯងមកលួចបោះពរាជាឯកឡើង កលព្រះរាជាព្រះរាជាឲ្យដោតដោតដដាលវាហ្មងទៀតដែកអណ្ដោតទៅដោតឆ្កឹងនៅពីលើដែកអញ្ចឹងឈាមហូរស្រោចមកដីអញ្ចឹងក្អែកទៅរោមទៀតទៀតឯកទៅរោមចឹកភ្នែកទាំងពីរទៀតណាដូចមជុលចាក់អញ្ចឹងណាប៉ុន្តែបានពោលថាណាពោលប្រាប់ពួកអ្នកយាមទាំងអស់ហ្នឹងណា គឺយើងត្រូវចាក់ដោយដែកអណ្ដោតដីត្រូវក្អែកចឹកចោះភ្នែកយើងទាំងនៅរស់នេះក្តីយើងអត់បានយកចិត្តទុកដាក់នឹងទុក្ខវេទនាលំបាកផ្លូវកាយនេះសោះក៏ប៉ុន្តែយើងគិតទៅរូបតែប្រពន្ធរបស់យើងឈ្មោះសាមា ដែលនាងអត់បានសម្រេចតាមបំណងប្រាថ្នាដែលយើងជា ប្តីមិនអាចបំពេញតាមចំណងរបស់នាងបានយើងផ្ដៅកាហាយចិត្តណាស់រហូតស្លាប់នៅកដាលវាលនឹងទៅហើយក៏ធ្លាក់នរកណាក្នុងជាដកនោះប្រាប់ទៅធ្លាក់នរកដោយសារស្លាប់ទៅទាំងផ្ដៅកាហាយចិត្តណាវាសៅមងចិត្តហើយសៅមងចិត្តហ្នឹងណា គុណចាំមើលអាសេចក្តីទុកផ្លូវចិត្តទៅយើងសិក្សាតាមនឹកមើលគឺថាខ្លាំងដល់ប៉ុណ្ណឹងខ្លាំងដល់ដល់ថាมันបានខ្វល់នឹងអាដែលដែលជាប់នៅនឹងដែកដោតអត់ខ្វល់អត់បានយកចិត្តទុកដាក់ថាវាវាឈឺវាលំបាកឬក៏ត្រូវស្លាប់អីនឹងយ៉ាងណា ហើយក្អែកមកចោះភ្នែកទៀតអត់អត់បានយកចិត្តទុកដាក់នឹងនឹង ទុកលំបាកផ្លូវកាយក្នុងចិត្តនឹងក្តៅដែលថាឯងជាប្តីវាមិនអាចទៅរកអីឲ្យប្រពន្ធបានដែលដែលនាងចង់ឆ្លៀកដណ្ដប់នៅសម្ពុតដែលចលក់ទៅដោយផ្ការាត្រីហ្នឹងហើយអត់អត់បានមែនទេអត់បានហើយពោលប្រាប់គេអញ្ចឹងប៉ុន្តែមានអាគិលេសហើយក៏ស្លាប់ នៅនឹងដែកដោតហ្នឹងទៅហើយឲ្យវារួចខ្លួនត្រឹមប៉ុណ្ណឹងអត់ធ្លាក់នរកទៀតប៉ុណ្ណា ណាក្តៅក្រហាយពេលចិត្តស្លាប់ហ្នឹងរឿងពជាដកមួយទៀតត្រីចឹងត្រីហ្នឹងក៏ក៏បានមកជាភិក្ខុហ្នឹងដែរប៉ុន្តែក្នុងកាលហ្នឹងព្រះបរមពុរិស័ទជាបរោហិតហ្នឹងជួយតន់ចឹងជួយតន់កើតជាត្រីហើយមេត្រីហ្នឹងគេតែងតែប្រច័នរឿយរឿយផងអាឯងវារៀងខូចដែរតែរត់តែមេត្រីផ្សេងទៀត ដល់ទៅពេលមួយវាមិនមែនទៅរួមមេត្រីអីណាវាជាប់សំណាញ់គេគេចាប់បោះមកលើគោកទៅចាំបន្តិចទៀតគេនឹងអាំងគេគេដោតពីមាត់ភ្លុះទៅដល់កតុយហើយគេអាំងណាហ្នឹងហើយត្រីមួយទាំងស្ដោកចឹងហើយដល់មកនៅលើគោកហ្នឹងគឺថារះបរះបរះហ្នឹងហើយពោលអ៊ូទៅខ្លួនឯងហ្នឹងឯងពោលអ៊ូ ថាយើងមិនខ្វល់ទេអានឹងអាគេដោតអាំងនឹងប៉ុន្តែវាក្តៅកាហាយចិត្តត្រង់ដែលថាប្រពន្ធនឹងក្តៅកាហាយចិត្តត្រង់ដែលថា ប្រពន្ធវាអត់ដឹងថាខ្លួនឯងនឹងត្រូវគេដោតអាំងទេគិតថាអញនឹងទៅរកមេផ្សេងទៀតហើយបានជាបាត់វាមកគិតក្តៅកាហាយទៅខ្លួនឯងទៅអត់គិតខ្វល់គេថា គេដោតក៏មិនខ្វល់អាគេអាំងក៏មិនខ្វល់ប៉ុន្តែក្តៅក្រហាយចិត្តត្រង់ទៅថាប្រពន្ធមុខគេច្រឡំនឹងអញតែបាត់អញច្រឡំថាអញទៅរមេផ្សេងហើយវាមកក្តៅក្រហាយចិត្តអញ្ចឹងហើយស្រាប់តែបានបរោហិតព្រះបរមពុរិស័ទទៅងូតទឹកនឹងស្ដាប់ឮចេះចេះស្ដាប់សំឡេងត្រីអូត្រីនេះបើស្លាប់ទៅទាំងក្តៅក្រហាយអញ្ចឹងមុខក៏ធ្លាក់នរកអាពុរិស័ទគិតអញ្ចឹងដល់អញ្ចឹងមានតែអាត្មាអញជួយត្រីនឹងបាន ហើយក៏ទៅនិយាយថាអឺណាអ្នកទាំងអស់គ្នាដូចមិនទាន់ឲ្យត្រីយើងឯងហ្នឹងអូលោកម្ចាស់យកទៅយកមួយណាយកទៅពោបារោហិតធំដុំក្នុងនគរតែអ្នកទាំងអស់ហ្នឹងបានបារោហិតមកយួរហ្នឹងអស្ងអីអស់ហើយចឹងទៅពុទ្ធស័ក្តិទៅយកត្រីមួយហ្នឹងមកហើយមកនិយាយភាសាឲ្យត្រីនឹងស្ដាប់ទៀតអ្នកឯងហ្នឹងតំណាងឲ្យបានជួបយើងកុំតែជួបយើងត្រូវស្លាប់ទៅធ្លាក់នរកទៀត ហ្នឹងហើយទៅឲ្យបានសុខទៅលេងទៅទៅលេងទៅនឹងព្រះអង្គទ្រង់សម្ដែងបានព្រះអង្គជួយកាលហ្នឹងជាបរោហិតហ្នឹងហើយចឹងបានថារឿងក្តៅកាហាយចិត្តពេលចិត្តស្លាប់ហ្នឹងវាមានរឿងច្រើនណាស់ដូច្នេះបាននៅក្នុងប្រធានបទនៃពធัวគឺសំដែងអំពីទុកទោសនៃបាបអកុសលនេះឯងចឹងដែលយើងត្រូវណា ឲ្យបានយល់ពីអកុសលនឹងឯងមិនគួរបណ្ដែតបដោយមិនគួរប្រមាថថាវាតិចតួចអីក្នុងចិត្តសន្តានណាព្រោះយើងបាននៅក្នុងកំណើតជាមនុស្សប៉ុណ្ណាហ្នឹងហើយដោយព្រះបរមពុរិស័ទជាចចកជាប់នៅក្នុងពោះតម្រៃអីចឹងរឿងហ្នឹងយើងយកមកពិចារណាតាមអត្តន័យនៃពធហ្នឹងគឺមានន័យទលំទលាយណាស់រឿង សត្វលោកយើងដែលជាប់នៅក្នុងពោះដំរីគឺភពនេះមើលមើលចឹងពោះដំរីនឹងដូចជាភពចឹងហើយយើងនៅក្នុងភពហ្នឹងវាមានហោះពីពោះដំរីអីហើយពិភពលោកនេះណាដែលដែលយើងតែងតែគិតថាគួរឲ្យរីករាយគួរឲ្យសប្បាយគួរឲ្យចង់រស់នៅ គឺថាមានរសជាតិហ្មងភពលោកហ្នឹងគឺនៅ ពេលណា ដែលមាន លោភៈកើតឡើងទេនឹងឯងយើងសិក្សាសង្កេតពិនិត្យទៅណា គឺវានៅ ត្រង់ដែលមានលោភៈកើតឡើងទេចឹងហ្នឹងហើយវាវាមិនមែនអ្វីអ្វីដូចយើងគិតនឹង នៅក្នុងពិភពលោកនឹងស្រាប់ទេបើអញ្ចឹងវាគ្មាន អ្នកកើតទុកទេ នៅពេលដែលកើតទុកនៅពេលដែលឈឺចាប់រឿងអីមានការបែកបាក់ពីបុគ្គលជាទីស្រឡាញ់ដោយគិតថា គេមិនស្មោះត្រង់គេចោលខ្លួនអីចឹងឬក៏ព្រាត់ប្រាសកូនព្រាត់ប្រាសលៀបយោអីទាំងអស់ហ្នឹងគឺ ពិភពលោកនឹងប្រកាសនៅភាពក្រៀមក្រោះខ្សោះអត់រសជាតិអត់គួរឲ្យចង់រស់នៅ មើលទៅគឺថាខ្មៅងងឹតគួរតែធ្វើអត្តឃាតអីអីចឹងទៅអាហ្នឹងឯងមើលមើលបើពិភពលោកហ្នឹងពិតជាស្រស់ទៅកាលពិតជាគួរឲ្យរីករាយគួរឲ្យចង់រស់នៅវានៅចឹងទៅក៏ប៉ុន្តែនេះរឿងចិត្តទេណាពុទ្ធបរិស័ទ យើងសិក្សាធម៌របស់ព្រះអង្គនឹងគឺយើងឆ្លាតឆ្លៀសទៅក្នុង លក្ខណៈរបស់ចិត្តកុំចិត្តតែខ្វល់ទៅជាមួយគ្នានឹងការប្រកម្មថាលោកនេះគួរឲ្យរីករាយគួរឲ្យត្រេកអរលោកនេះគួរឲ្យស្អប់គួរឲ្យធុញគឺវាវាអត់មែនអញ្ចឹងទេកុំកុំទៅជឿចិត្តដែលគិតហ្នឹង ដូច្នេះយើងអាចសាងពិភពលោកដ៏សុខស្ងប់មួយសម្រាប់យើងរស់នៅដោយសារតែការអប់រំចិត្តខ្លួនយើងនេះទេតាតែកាលណាចិត្តនឹងភ្លឺស្វាងបាន ការចេះដឹងពីព្រះអង្គពិភពលោកនេះគឺ ជាលោកមួយដែលសម្រាប់ដែលសម្រាប់ណាជីវិតដែលដែលអត់មានកង្វល់ពិភពលោកនឹងគឺមិនសម្រាប់ឲ្យយើង ខ្វល់មិនសម្រាប់ឲ្យយើងហួងហែងហើយក៏មិនសម្រាប់ឲ្យយើងកើតទុកដែរ ហើយយើងទៅបានលោកនឹងពីណាយើងទៅស្វែងរកឯណាឋានទេវតាក៏អត់ដែរយើងទេវតាក៏នៅតែមានទុកទោមនស្សដល់ពេលត្រូវជាយត់អីចឹងទៅត្រូវជាយត់ដោយសារសេចក្តីក្រោតខឹងគ្នាអីចឹងក៏មានដែរចឹងហើយអវាយកវល់ទេពធីតាគេស្អាតជាងទេពធីតាឯងអីចឹងទៅ មានការដដើមគ្នាទៅនឹងនៅក្នុងទេវលោកនឹងដែលមានរបស់ទឹកសពគ្រប់ហើយក៏មិនអាចថាមានលោកដ៏សុខស្ងប់មួយសម្រាប់រស់នៅឯងឯងនោះឡើយតែតាមពិតសំបីតែពុទ្ធបរិស័ទយើងនៅក្នុងឋានមនុស្សមិនចាំបាច់ទេវតាអីវាមានទឹកអីណាទេចឹងអានុភាពចិត្តណា តែកាលណាអប់រំឲ្យស្ងប់ហើយគឺពិភពលោកជុំវិញខ្លួនយើងនឹងស្ងប់ហ្មងទាំងគឺអត់មានឲ្យយើង ខ្វាយខ្វល់ហួងហែងហើយក៏អត់ឲ្យយើងតោមនោះដែរមានតែថាត្រូវឲ្យទៀមឲ្យទៅដែលអត់មានទៀមទីអីតបស្នងមកវិញទេ ពីព្រោះស្ថិតនៅក្នុង អារម្មណ៍នៃការលះបង់ នៅក្នុងសិលនៅក្នុងឧបោសថនៅក្នុងភាវនានៅក្នុងអនុសតិអញ្ចឹងពិភពលោកនឹងវាអត់មានជាជាលោកដែលសម្រាប់ឲ្យយើងវង្វេងទៅស្វែងរកទៅតាក់តែងអីសម្រាប់រាគៈសម្រាប់តណ្ហាទេ ហើយនឹងយើងវង្វេង ទៅស្អប់ទៅតោះទៅបន្ទុះទៅ ចងកនុំគុំគួនអីជាមួយក៏អត់ដែរពិភពលោកដ៏សុខស្ងប់មួយសម្រាប់ជីវិតរស់នៅញាតិញោមត្រូវឲ្យបានដឹងថា មិនមែនយើងទៅរកនៅទីណានៅឯព្រៃហែមពៀនឬក៏នៅភ្នំព្រះសមែឋានតាវតੰសាណាទេណាគឺអត់មានទេគឺតែពិភពលោកមួយដ៏ដ៏សុខស្ងប់មិនឲ្យខ្វល់ទៅដោយការដណ្ដើម ការស្រឡាញ់ការជាប់ជំពាក់ការហួងហែងភ័យព្រួយនឹងការព្រាត់ប្រាសហើយក៏អត់មានការបន្ទុះតោះសម្រាប់ឲ្យ អបសុខសម្រាប់ឲ្យកើតទុក្ខគឺពិភពលោកដែល សម្រេចបានដោយចិត្តស្ងប់លោកនេះសាងដោយចិត្តចិត្តនឹងឯងប្រកបដោយរាគៈវាមានលោកដែលគួរឲ្យត្រេកអរគួរឲ្យចង់រស់នៅហើយក៏ប្រកបដោយការប្រកាន់ហួងហែងហើយក៏កិច្ចមិនរួចពីការឆ្លោះប្រកែកតោះទេកិច្ចមិនរួច ពីទុកតោមនោះ អានឹងវាសាងដោយចិត្តទេទាំងសាងដោយចិត្តទេតើគុណចាស់ពិនិត្យមើលតាមដែលនៅមានលោភៈអីចឹងទៅណាមកណាស្រុកក្រៅអីចឹងទៅមើលកូនស្រីដែលធ្លាប់តែនៅជាមួយម៉ែឪកក់ក្ដៅណាស់មិនងាយទៅណាបានទេមកយប់ក៏នឹកម៉ែនឹងឯងប៉ុន្តែដល់ទៅមានរបស់ជាទីស្រឡាញ់មានស្វាមីរៀបការអីចឹងទៅណា ហ៊ានចេញពីម៉ែពីឪចេញពីញាតចេញពីភូមិស្រុកទៅរស់នៅស្រុកគេបាននៅបានអញ្ចឹងមកពីអីមកពីមានប្តីជាទីស្រឡាញ់ជាទីកក់ក្ដៅយូរយូរទៅមានកូនទៅទៀតទៅភ្លេចទាំងម៉ែឪទៅទៀតហើយដោយសារវាមានអ្វីជាទីស្រឡាញ់នៅទីហ្នឹងកន្លែងហ្នឹងបើអត់មានទេគឺនៅបានទេចឹងនៅបានទេអបសុកណានៃឥឡូវហ្នឹង ប៉ុន្តែដល់វាមានអាអាសេចក្តីស្រឡាញ់ក្តីត្រេកអរកើតឡើងទីកន្លែងហ្នឹងក៏អាចរស់នៅបានទៅនៅណាក៏រស់នៅបានបដាចាមើលទៅនៅកូនខ្ទួមតូចមួយជានៅបានចោលម៉ែឪជាសិទ្ធិប៉ុន្តែអូនេះជាវិមានឋានសួគ៌គេណាវិមានស្នេហ៍ហ្នឹងណាប៉ុន្តែវាមានបានប្រមាណមើលកូនមួយកូនពីរនឹកម៉ែនឹកឪហ្នឹងឯង កាមគុណនឹងស្នេហានឹងក៏រៀងរុះរយទៅសោះក្រោះទៅមិនសូវជាបានមើលមុខអញឹមដាក់គ្នាទេ ដល់អញ្ចឹងវាត្រូវនឹកមកម៉ែឪនឹងនឹកមែនទេហ្មងដល់ទៅពេលនឹកអាហ្នឹងគ្រាន់តែយើងសិក្សាពីសភាពនៃចិត្តឲ្យឲ្យឃើញថាពិភពលោកនេះវានៅតាមចិត្តទេកុំឲ្យយើងជឿថាពិភពលោកហ្នឹងស្រស់ទៅកាលគួរឲ្យចង់រស់នៅឬក៏ពិភពលោកហ្នឹងណានាណានាហ្នឹងគួរឲ្យយើងស្អប់គួរឲ្យចង្អៀតចង្អល់យើងរវល់ទៅវង្វេងទៅជាមួយនឹងលោកហ្នឹងគឺយើងខាមបានជួបព្រះអង្គហើយហ្នឹងហើយ ពីព្រោះលោកហ្នឹងវាបបួលទៅអញ្ចឹងខ្វល់អស់មួយជាតិមួយជាតិដូច្នេះប្រគុណចាស់ញាតិញោមសេចប្រុសទាំងអស់នឹងសាមពិភពលោកដែលឲ្យឲ្យជីវិតរស់នៅ ដល់យ៉ាង ស្ងប់រងាប់ណាក្នុងមជ្ឈមបដិបទាកំចាត់បងនៅអភិជានឹងតោមនោះរស់នៅដែលអត់មានបន្ទុះតោះអត់មានជាប់ចម្ពាក់ដោយសារអីដោយសារការអប់រំចិត្តទេតើអ្វីអ្វីគឺនៅនឹងចិត្តហ្នឹងណាទាំងគុណចាស់ញាតិញោមគឺ ដោយពាក្យខ្មែរយើងថាក្លៀនឆ្ងាញ់ស្រឡាញ់ល្អឆ្លាប់ឮពាក្យហ្នឹងណាឃើញទេទៅរួមហើយណាតែក្លៀនគឺឆ្ងាញ់ហ្មងចឹងតែអត់ក្លៀនវាមិនឆ្ងាញ់ទេបាយហ្នឹងចង់រត់ឆ្នាំអីលេបឲ្យក្លៀនបាយទៀតព្រោះវាចង់ឆ្ងាញ់អាហ្នឹងតែរឿងបាយដល់ថាស្រឡាញ់ល្អហ្មងស្អាតហ្មងចឹងឃើញណាចង់តែឃើញចង់តែជួបដល់ឃើញទៅជួបទៅចង់និយាយ បាននិយាយទៅក៏មានពាក្យទៅតាមលោកភៈទៅតាមរាគៈនឹងចឹងទៅមុខមាត់អីក៏ចេញតាមនឹងទៅចាស់ចាស់មើលភ្លាមដឹងហើយអូនេះលួចស្រឡាញ់គ្នាបាទមើលទៅមុខដឹងចាស់ចាស់ក៏មានពិសោធន៍ហ្នឹងហើយមើលតែទឹកមុខនិយាយគ្នាហ្នឹងវាចេញអាទឹកមុខស្នេហាហ្នឹងមកវាច្បាស់ចេះចឹងមកទៀតគឺណាហ្នឹងហើយវាមានលក្ខអីចិត្តមួយចាស់ចាស់គាត់មើលទៅគាត់ដឹងណា ចឹងអានឹងគ្រាន់តែចង់ជាឃើញថាវាសុបាយវារលក់ចេញពីក្នុងមកណាមុខមាត់មុខអាម៉េចមាត់អាម៉េចនិយាយអាម៉េចកតុយភ្នែកអាម៉េចអីអាម៉េចហ្នឹងវាចេញមកតាមហ្នឹងរួចទៅទៅណាក៏សុបាយដែរមានគ្នា មានគ្នាមានស្រី មានប្រុសចឹងសុបាយហ្នឹងណាភ្លេចម៉ែភ្លេចឪក៏ភ្លេចដែរគឺថាវាមានរឿងសុបាយអញ្ចឹងដូច្នេះពិភពលោកហ្នឹងគឺថារីករាយគួរឲ្យសុបាយមែនទែនតែពីរអ្នក គូស្នេហ៍ហ្នឹងទៅនៅក្រោមដើមដូងក៏គ្មានខ្លាចដូងរុះលើដែរទៅណាគឺក៏សបាយមើលស្ទឹងដងស្ទឹងសង្កែអូសិនទីសមុទ្រដាក់មកវត្តណគឺថាគឺនេះវាទៅតាមអាសេចក្តីស្រឡាញ់ហ្នឹងគឺទេសភាពហ្នឹងថ្ងៃក៏ល្អយប់ក៏ក៏ស្អាតណានៅកន្លែងណាកន្លែងណាក៏សិតទៅជាទីកន្លែងអនុសាវរីយ៍ទាំងអស់ឃើញទេវាសบายអញ្ចឹងណាហើយដូចចាស់ចាស់គេថាអូយបើមិនបាន ឃើញម្ចាស់ផ្ទាល់ឃើញតែដំបូលផ្ទះក៏បានហ្នឹងមិនពាក្យចាស់ចាស់ថាហ្នឹងឯងហ្នឹងឯងគឺថាដោយអំណាចនៃសេចក្តីស្រឡាញ់ហ្នឹងឯងឃើញដំបូលផ្ទះទៅក៏ស្ងប់ចិត្តឃើញមន់ឃើញទាគេអីក៏បានដែរឃើញឆ្កែគេក៏បានដែរណាឃើញសពួតអាវគេហាលក៏បានដែរអូណាសបាយអាហ្នឹងគឺថាយើងសិក្សាកន្លែងហ្នឹងឲ្យដឹងថា ពិភពលោកនេះណាវាមានសភាពទៅតាមលក្ខណៈរបស់ចិត្តទេ តាមពិតគឺអត់មានអត់មានចឹងទេណាយើងយើងកុំឲ្យច្រឡំថា លោកនឹងមានមានន័យមានក្លិនសារអីពិតប្រកបកុំកុំឲ្យជឿលោកភៈព្រោះលោកភៈព្រះអង្គសម្ដែងហើយអានឹងគឺជាសត្រូវដែលកាន់ដាវនៅនឹងដៃហើយមេបោក នៅក្នុងអសីវិសោបមៈសោតបន្ទាប់ពីអសេរពឹស4ខ្មាំង5ទៅ គឺសត្រូវ1គឺរាគៈដែលកាន់ដាវនឹងដៃនឹងអានឹងវាបោកអញ្ចឹងវាលួងលោមអញ្ចឹងដូច្នេះវាវាមិនមែនជាពិភពលោកពិតប្រកបទៅតាមលោកភៈទេចឹងនៅពេលដែលអស់សេចក្តីស្រឡាញ់នៅពេលដែលទុកតោមនោចឹងទៅគឺថាក្រៀមក្រោះទៅតែម្ដងចឹងណាគ្មានស្អីដែលគួរឲ្យរីករាយទេ ក៏ប៉ុន្តែយើងមានឱកាសបានមកសិក្សាពធัวទាំងអប់រំចិត្តបានល្អណាសភាពនៃចិត្តដែល មានមេត្តាករណានឹងគឺថាវៃវៃជុំវិញខ្លួនឲ្យយើងសបាយដែរប៉ុន្តែសបាយក្នុងកុសលឲ្យយើងសបាយនឹងជួយសបាយនឹងសង្គ្រោះសបាយនឹងឲ្យទានសបាយនឹងរក្សាសិលសេចក្តីបរិសុទ្ធសបាយនឹងស្ដាប់ពធัว គឺថាពិភពលោកហ្នឹងឲ្យញាតញោមសបាយសប្ងៃហ្នឹងរស់នៅសបាយធ្វើបន់សបាយស្ដាប់ធម៌សបាយត្រង់ដែលថាមានការចេះដឹងរាល់ថ្ងៃតាមរយៈនៃបត្រៃបីដកគឺមានសេចក្តីសុខអញ្ចឹងអាហ្នឹងគឺពិភពលោកដែលមានសេចក្តីសុខស្ងប់ហ្នឹងមកពីអីមកពីចិត្តយើងទេចឹងមកពីចិត្តទេចឹងណាដោយថាយើងមកអញ្ចឹងចិត្តរបស់យើងជ្រះថ្លា មានបញ្ញាយល់ដឹងពីគុណបរតនត្រ័យចឹងទៅ គឺយើងមានសេចក្តីសុខផ្សេងតិចថាកូនចៅអីដែលយើងហៅមកអីជាមួយមិនមែនចេះតែមកសបាយដូចយើងជាម៉ែជាឪណាប៉ុន្តែគ្នាមកម្ដងមកកាលអីចឹងទៅក៏ទៅតាមនឹងទៅឲ្យទៅថាបំពេញកិច្ចទៅមិនបានស្ដាប់ធัวមិនបានអីក៏ទៅវិញទៅអីទៅចឹងទៅអត់មានបានមកចេះសបាយនឹងវត្តអារាមអីទេហ្នឹងហ្នឹងគឺគឺជាចំណុចដែលយើងត្រូវដឹងថាពិភពលោកនេះវាមិនមែនចេះតែចែក អ្វីអ្វីឲ្យទៅអ្នកអតីបានទេ គឺវានៅលើចិត្តរៀងរៀងខ្លួន នេះគឺជាការពិតជាសច្ចធម៌ ចឹងដើម្បីយើងរស់នៅក្នុងពិភពលោកដ៏សុខស្ងប់សូម្បីតែទីដីទីអង្គុយដ៏ស្ងប់ស្ងាត់ប្រព្រឹត្តទៅ ដោយសេចក្តីខ្សែមសានគឺនៅត្រង់ដែលការអប់រំចិត្តនេះឯងសេចក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ជាអ្នកមានធัวបានស្ដាប់ហើយពិចារណាឃើញនៅធัวនាំមកនៅសេចក្តីសុខហើយចិត្តនឹងសង្រួមទាំងមានមេត្តាករណាអត់បៀតបៀនដល់សត្វទាំងឡាយឡើយនេះគឺជាសេចក្តីសុខក្នុងលោកហើយថែមទាំងប្រសិជ្ជៈនៅ នៅនៅរាគៈកំចាត់បងនៅអាស្មិមានលះទៀតដំណើរនេះ